ទប់លែងជាប់ហើយសង្សានីជើងប្រកាសចែកផ្លូវជាសាធារណៈសង្សាររបស់នីជើងបានចេញមុខប្រកាសចែកផ្លូវជាមួយតារាចម្រៀងរូបនេះជាសាធារណៈហើយបន្ទាប់ពីអ្នកទាំងពីរតាក់ទងគ្នាប្រមាណជាង1ឆ្នាំមកនេះសង្សារតារាចម្រៀងនីជើងដែលជានារីមេម៉ាយកូនមួយ អ្នកនាងសេងសុខឃីម បានបង្ហោះសារពីការបែកបាក់នេះនៅលើបណ្ដាញសង្គមនៅថ្ងៃនេះថានាងខ្ញុំសូមប្រកាសជាសាធារណៈថានាងខ្ញុំសេងសុខឹមជាមួយ លោកចើមបានបែកគ្នាហើយចឹងសូមបងប្អូនដែលជួប នាងខ្ញុំនៅខាងក្រៅឬ ក្នុង Facebook ទាំងអស់សូមកុំសួរអំពីលោកចើមពីនាងខ្ញុំទៀតខ្ញុំពិតជាមិនដឹងដោយសារទទួលការរិះគន់កន្លងមកពាក់ព័ន្ធទៅនឹងជីវិតស្នេហារវាង នាង និងនាយចើម នាពេលកន្លងមកនោះ នាងសេងសុខីមបានស្នើសុំមហាជនកុំឲ្យស្អប់ខ្ពើមនាង ក្នុងពេលដែលនាងតែងតែបង្ហោះសារពីរឿងរ៉ាវស្នេហាដដែលដដែលនេះនាងលើកឡើងថាសុំចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាកុំថាអីឲ្យនាងខ្ញុំបែកគ្នាក៏ប្រកាសដែរព្រោះពេលស្រឡាញ់គ្នាក៏ផុសជាសាធារណៈឲ្យពុកម៉ែបងប្អូន ដឹងហើយអញ្ចឹងបែកគ្នាក៏ផុសជាសាធារណៈឲ្យបងប្អូនដឹង។ យ៉ាងណានាងសេងសុខីមក៏បានបញ្ជាក់ពីហេតុផលមួយចំនួនដែលនាំឲ្យស្នេហារបស់នាង ដែលធ្លាប់តែផ្អែមល្ហែមនិងស្អិតដូចស្រមោចនឹងស្គរខ្លាយជាប្រេះឆាមិននឹកស្មានដល់នាពេលនេះ នាងថាជាងមួយឆ្នាំត្រូវបានបញ្ចប់មិនឆ្លុះគ្នា តែគេសុកសុកចង់បែកតែម្ដងរួចលើកហេតុផលចាស់ចាស់មកនិយាយដដែលដដែលគាត់ក៏មិនស្ដាប់មានតែបណ្ដោយឲ្យទៅ4ខែក្រោយនេះ ថ្ងៃណាក៏ខ្ញុំយំដែរបានហើយ ជាការកត់សម្គាល់ក្រោយពេលសង្សារនេះជើមបានបង្ហោះសារនៅលើនេះ គេឃើញមានមិត្តភ័ក្ដិនាងជាច្រើន បានចូលទៅខមមិនពីក្រោយ ដោយការលើក ទឹកចិត្តនិងឲ្យនាងមានភាពរឹងមាំចំពោះបញ្ហាដែលបានកើតឡើងនាពេលនេះយ៉ាងណាមិញវាមិនមែនជារឿងថ្មីថ្មីឡើយសម្រាប់តារាចម្រៀងវ័យក្មេងនេះជើមបានបែកបាក់ស្នេហាជាបន្តបន្ទាប់ក្រោយពីលោកបានចាក់ឈុំភាពល្បីល្បាញ លើវិស័យចម្រៀងត្រឹមប៉ុន្មានឆ្នាំមកនេះកន្លងមកតារាចម្រៀងរូបនេះក៏បានចេញមុខវាយបកដោយប្រើពាក្យធ្ងន់ធ្ងរនៅពេលដែលឃើញមហាជនមួយចំនួន បាននាំគ្នារិះគន់និង ដាក់ចំចំទៅលើរូបលោកពាក់ព័ន្ធទៅនឹងបញ្ហាស្នេហានេះនាយចើមក៏បានច្រឡោតខឹង ចំពោះបណ្ដាសារព័ត៌មាននានាដែលបានចុះផ្សាយរឿងស្នេហារបស់លោកជាបន្តបន្ទាប់ផងដែរដែលការចុះផ្សាយនោះហើយ ត្រូវបានតារាចម្រៀងរូបនេះចាត់ទុកជាដើមចោមនាំឲ្យមហាជន វាយប្រហារមកលើរូបលោកដោយទឹកបាក់ទំនប់ទោះជាយ៉ាងណាក្នុងនាមជាអ្នកសិល្បៈនិងជាមនុស្សរបស់មហាជន វា គឺពិបាកនឹងគេចចេញពីបញ្ហាខាងលើនេះណាស់ខណៈពេលដែលអ្នកសិល្បៈមួយចំនួនបានភាពល្បីល្បាញដោយសារប្រព័ន្ធផ្សព្វផ្សាយនេះផងដែរចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ